ក្នុងព្រះពុទ្ធសាសនាបើនិយាយឲ្យបានយល់ខ្លះខ្លះអំពីដំណើររបស់ព្រះសម្មាសម្ពុទ្ធយើងត្រូវអឺដឹងថាតើព្រះពុទ្ធជាអ្វី ហើយហេតុអីបាន ចាំបាច់ត្រូវមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងនៅក្នុងលោក ណាហើយព្រះអង្គត្រាស់ដឹងហើយហេតុដូចម្ដេចបានជាចាំបាច់ត្រូវយកធម៌នឹងទៅផ្សាយប្រាប់មនុស្សទាំងឡាយ ហើយការដែលព្រះសម្មាសម្ពុទ្ធប្រោសសัตว์លោកនឹងប្រោសដោយអ្វីណានេះជាអ្វីដែលអាត្មាចង់និយាយចង់និយាយថាទី1ឲ្យយើងស្គាល់ថាតើព្រះពុទ្ធជាអ្វីហើយដូចម្ដេច បានជាចាំបាច់ព្រះអង្គត្រូវត្រាស់ដឹងនៅក្នុងលោកហើយហេតុដូចម្ដេចទៀតបានជាចាំបាច់ត្រូវយកធัวទៅ ប្រោសសัตว์លោក ហើយប្រោសនឹងប្រោសដោយអ្វីណាប្រោសដោយវិធីណានឹងជាងនេះជាប្រធានបទដែលត្រូវនិយាយហើយអាត្មានិយាយបន្តិចបន្តួចទៅញាតិញោមមាន បញ្ហាសាកសួរអាចសាកសួរបានបាទបើយើងគិត ពុទ្ធសករាជពុទ្ធសករាជមកដល់ពេលនេះ គឺបាន2557ឆ្នាំហើយហើយពុទ្ធសករាជនឹងគឺរាប់ចាប់តាំងពីពេលដែលព្រះអង្គបរិនិព្វាននៅក្នុងសាសនាមួយចំនួនរាប់ពីពេលដែលព្រះគេកើតប៉ុន្តែ នៅក្នុងព្រះពុទ្ធសាសនារាប់ពីថ្ងៃព្រះអង្គបរិនិព្វាន ថ្ងៃដែលព្រះអង្គអស់បជនហ្នឹងគឺចាប់រាប់មួយថ្ងៃ ពីរថ្ងៃមកតែម្ដងអញ្ចឹងព្រះអង្គបរិនិព្វានទៅហ្នឹងអស់បជនទៅហ្នឹងបាន2557ពេញបរិបូរនៅថ្ងៃពេញបរមីខែពិសាខខាងមុខហើយចូលថ្ងៃមកកើតអឺសំទោសថ្ងៃមរោចខែពិសាខខាងមុខនេះនឹងចូលសករាជថ្មីនឹងចឹងហើយ ពជនរបស់ព្រះអង្គមានចំនួន80ឆ្នាំគត់បានត្រាស់ជាពពុទ្ធនឹងបាន45ឆ្នាំអញ្ចឹងមុនមុននឹងមុនពុទ្ធសករាជ2557នឹងមុននឹង100ឆ្នាំអត់តាន់ មានពុទ្ធសាសនាទេណាប៉ិនសួរថាតើក្នុងលោកនេះ មុនពេលដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងនឹងមានសាសនាដែរឬទេ តាមពិតសាសនាមានច្រើនណាស់តាំងពីកំណរកំណើតផែនដីមកម្លេះមាន សាសនាជាច្រើនជាពិសេសនៅឥណ្ឌាសពថ្ងៃហ្នឹងគ្រាន់តែសាសនាផ្សេងផ្សេង គ្នាហ្នឹងជាង100សាសនាឯណោះហើយនៅសម័យដែល ព្រះសម្មាសម្ពុទ្ធមិនទាន់បានត្រាស់ក៏មានសាសនារាប់មិនអស់ដែរបើនិយាយអំពីពុទ្ធប្រវត្តិ មានបែងចែកជាទូរេនិទានហើយនឹងអវិទូរេនិទានហើយនឹងសន្តិកេនិទានរៀបរាប់មិនអស់ទេ ការបំពេញបារមីផ្សេងផ្សេងមកដែលព្រះអង្គកើតជាពវេសន្តរកើតជាវិធរៈបណ្ឌិតកើតជាអឹមសសៈបណ្ឌិត ឬក៏កើតជា សវណ្ណសាមអីហ្នឹងគឺជាទូរេនិទានយូរយូរហើយហ្នឹងដែលជាការសន្សំបារមី គ្រប់4អសង្ខ័យមួយសែនកាប់ព្រះអង្គត្រូវបដិសន្ធិនៅនីឋានដុសិតតុសិតភពដល់ពេលវេលាព្រះអង្គបានមកបដិសន្ធិនៅ ក្នុងចម្ពូទ្វីបនៅក្នុងនគរកបលពស្ត្រ ហើយនគរកបិលពស្សពថ្ងៃស្ថិតនៅក្នុង ទឹកដីឥណ្ឌាផ្នែកខាងជើង ជាប់នឹងនេប៉ាល់បាទហើយនៅពេលដែលប្រសូតមកគឺនៅ ក្នុងត្រកូលជាក្សត្រជាព្រះរាជាបាទនេះអាត្មាក្រនិយាយប្រវត្តិខ្លះខ្លះ ណាពីព្រោះអ្នកខ្លាំងសំបីទៅសួរថាប្រពុតហ្នឹងជា ទេវតាឬក៏មនុស្សហ្នឹងក៏មិនដឹងដែរអញ្ចឹងខ្មែរត្រូវនិយាយឲ្យញាតិញោមដឹងខ្លះខ្លះថា មុននឹងបានមកត្រាស់ជាប្រពុតព្រះអង្គជាទេវតា ជាទេវតានៅជាន់ទី4នៅក្នុងតុសិតភពប៉ុន្តែការត្រាស់ជាប្រពុតជានិច្ចកាលមិនអាចតាំងនៅ ក្នុង ភេទដតីក្រៅអំពីមនុស្សបានទេពីព្រោះ ការត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធត្រូវតាំង ភេទជាអ្នកបួសហើយទេវតាបួសអត់កើតទេទេវតានឹងមិនអាចមកបួសមកបណ្ឌបាតអីរស់នៅដោយការប្រាថ្នាតិចអីបានអញ្ចឹងបានជាព្រះអង្គត្រូវលះបង់ភេទជាទេវតានឹងមកបដិសន្ធិជាមនុស្សនៅក្នុងផ្ទៃរបស់ព្រះនាងសិរិមហាមយាទេវីដែលជាមហេសីរបស់ព្រះបាទសុទ្ធោទនៈ នៅនីកបលពស់ថ្ងៃចុះចាប់បដិសន្ធិនឹងគឺនៅក្នុងឆ្នាំរកាចុះចាប់បដិសន្ធិនឹងខែអាសាឍហើយបាន10ខែមកបានប្រសូត នៅថ្ងៃពេញបរមី ខែ ពិសាខមុនពុទ្ធសករាជ80ឆ្នាំនឹងតែម្ដង ចឹងតាំងពីប្រសូតមកហ្នឹងមានការយកចិត្តទុកដាក់ថែទាំលើសពីកុមារដតីដតីបាទនំសុកនំសេរីហើយម្យ៉ាងទៀតដោយ មានតបោះបានទស្សទាយថារាជកុមារអង្គនេះនឹងបាន សម្រេចពីរយ៉ាងនាពេលអនាគតម្យ៉ាង គឺថាបើនៅ គ្រប់គ្រងផ្ទះនឹងបានជាស្ដេចចក្រពត្តិគ្រប់គ្រងពិភពលោកទាំងមូល។ ហើយបើចេញទៅបួសនឹងក្លាយជាសាស្តាដ៏អស្ចារ្យដែលឡែកមានព្រាមម្នាក់ក្នុងចំណោមព្រាម8អ្នកពូកែពូកែនឹងគឺអញ្ញាអញ្ញាកនដញ្ញព្រាម ព្រាមឈ្មោះអញ្ញាកនដញ្ញបាទលើកម្រាមតែមួយអត់លើកម្រាមពីរថា រាជកុមារនេះមិនមែននៅជាព្រះរាជាទេ ប្រកាសជាទៅជាសាស្តាប្រកាសជាទៅជាគ្រូលើโลกនេះ ហ្នឹងហើយប៉ុន្តែព្រះបិតាមិនចង់ឲ្យបុត្រចេញទៅបួសទេបុត្រដ៏អស្ចារ្យហ្នឹងគឺថាចង់ឲ្យ នៅគ្រប់គ្រងរាជសម្បត្តិតវងតកូលរបស់ព្រះអង្គហើយក៏សួរទៅព្រាមថាតើរាជកុមារអង្គនេះចេញបួសដោយឃើញអីព្រោះឃើញអ្វីបានចេញបួសបានព្រាមប្រាប់ថា គឺឃើញអារម្មណ៍ដែលមិនជាទីប្រាថ្នា ដូចជាឃើញមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់អីហ្នឹងលោក ប្រកាសជាកើតការនឿយណាស់ហើយចេញទៅបួសជាជាមិនខានចឹងតាំងពីនោះមកបៃតានឹងរៀបចំក្នុងផ្ទៃរាជវាំងនឹងមិនឲ្យមានរាជបុត្រនឹងគឺសិទ្ធត្ថកុមារនឹងឃើញមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់អីអត់ឲ្យឃើញមនុស្សណាឈឺមុំមុំឲ្យចេញហ្នឹងហើយចឹងទៅ ផ្គប់គុណដោយការមគុណសពគ្រប់បែបយ៉ាងមានប្រាសាទ3ប្រាសាទខ្លះសម្រាប់ខែរងាខ្លះរដូវភ្លៀងរដូវរំហើយហ្នឹងគឺថាធ្វើម៉េចឲ្យទៅពេញប្រទេសមានតន្ត្រីមានស្អីស្អីសពគ្រប់ដល់ទៅវិជន16បានអភិសេកជាមួយនឹងពនាងពំពេយៈសោធរាមកពីទេវតហនគរនឹងចឹងរឿង ដែលព្រះបរមពុរិស័ទមានការសោយសុខសម្បត្តិនឹងមិនខុសអំពីអ្នកដតីទេអញ្ចឹងនិយាយមកបានប្រមាណប៉ុណ្ណេះក៏យើងអាចដឹងហើយថាព្រះអង្គគឺជាមនុស្សណាមិនមែនជាទេវៈមិនមែនជាទេវតាណាប៉ុន្តែមុននឹងគឺព្រះអង្គជាទេវតាតែ ដើម្បីបានត្រាស់ដឹង ជាព្រះសម្មាសម្ពុទ្ធ អាចប្រោសសត្វលោកបាននៅជាមួយសត្វលោកជានិច្ចកាលបាននឹងត្រូវតែតាំងនៅក្នុង ភេទជាមនុស្សដូច្នេះចាំបាច់បានព្រះអង្គត្រូវមកបដិសន្ធិជាមនុស្សនិយាយឆ្លូតកាត់សេចក្តីទៅគឺពេលដែលព្រះអង្គដើរក្រសាលតាមឧទ្យានឬក៏តាមទីសាធារណៈនឹងបេដាបានរៀបចំតាមផ្លូវដែលដើរនឹងមិនអោយឃើញរបស់អាក្រក់ទេមិនអោយឃើញមនុស្សចាស់មនុស្សចាស់មនុស្សឈឺអត់អោយមកចិត្ត ប៉ុន្តែបុណ្យបារមីព្រះអង្គសន្សំមកត្រូវមាន អ្នក ជួយខ្នះខ្នែងបានសកទេវរាជឲ្យវេសកម្មទេវបុត្រមកនិមិត្តធ្វើជាមនុស្សចាស់មនុស្សឈឺឲ្យឃើញទៅក៏កើតការនឿយណាយអញ្ចឹងមកជីវិតព្រះអង្គហ្នឹងតាំងពីបច្ចុប្បន្នកើតមករហូត ដល់ទៅបច្ចុប្បន្ន29មកដល់បច្ចុប្បន្ន29ព្រះអង្គមិនដែលស្គាល់មនុស្សចាស់អត់ដែលស្គាល់មនុស្សឈឺអត់ដែលស្គាល់មនុស្សស្លាប់ អត់ដែលដឹងថាមានអ្នកបួសទៀតនៅពេលដែលទេវតានិមិត្តឲ្យឃើញមនុស្សចាំងសួរឆានមាតសួរថាស្អីហ្នឹងឆានមាតប្រាប់ថាហ្នឹងមនុស្សឈឺអីមនុស្សឈឺហ្នឹងវាផ្សេងពីមនុស្សអត់ឈឺមិនសួរអញ្ចឹងថាឈឺឈឺគ្រប់តែគ្នាហើយចុះយើងឈឺទេថ្ងៃក្រោយទៅមហេសីយើងឬក៏ប្របៃតាយើងថ្ងៃក្រោយ អាចឈឺអញ្ចឹងទេ ឋានណាក៏ឈឺដែរចាស់ក៏ដូចគ្នាស្លាប់ក៏ដូចគ្នាអញ្ចឹងគ្មាននរណាម្នាក់អាចគិតជិះវៀងបានអ្នកដល់ទៅឃើញ ទេវទូតទាំងអស់នឹងដែលហៅថា ទេវទូតមកពីទេវតាអ្នកនិមិត្តឲ្យឃើញទៅហៅថាទេវទូតបាទហើយចុងក្រោយឃើញភេទសាមណៈកាលតាមពិតកាលនោះអត់តាន់មាន អ្នកបួស ដែលស្លៀកពាក់ស្បង់ជីវរអញ្ចឹងទេ តែ ទេវតានិមិត្តប៉ុណ្ណោះទេឲ្យឃើញសួរឆន្ទមាថានឹងគេហៅស្អីនឹងគឺ អ្នកបួសជើបួសនឹងចាំបាច់បួសខុសពីមនុស្សធម្មតាធ្វើអីថាបួសនឹងគេ ដើម្បីរកផ្លូវឲ្យរួចផុតពីចាស់ឈឺស្លាប់នេះឯងណាតាំងពីនោះមកមករាជវាំងវិញអត់មានសុខសប្បាយអីជាមួយនឹងតន្ត្រី ជាមួយនឹងស្អីស្អីក្នុង វាំងនឹងតទៅទៀតទេសម័យឃើញតែមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់នឹងឯងហើយតែទៅគិតថាមហេសីអញបបៃតាអាត្មាអញ រួមទាំងអាត្មាអញផងដែលត្រូវចូលទៅកាន់ចាស់ជរាព្យាធិមរណៈយ៉ាងនេះ គួរបើដែរឬដែលនៅសបាយត្រេកអរភ្លើតភ្លើននៅក្នុងរាជវាំងណាហើយរហូតដល់ កើតការនឿយណាយទៅពេលយប់ពេលយប់ហ្នឹងព្រះអង្គផ្ទុំលក់មុនទៅអ្នកលេងលបាំហ្នឹងក៏ចេះតែលេងលេងទៅឃើញព្រះបរមពោធិសត្វផ្ទុំលក់ទៅក៏គិតថាដឹងលេងទៅអីទៀតបើព្រះអង្គផ្ទុំបាត់ហើយក៏ដេកនាំគ្នាដេកដណាត់ដណែលចឹងទៅអាក្រក់មើលនេះនឹងដេកលក់អាក្រក់មើលញាតិញោមញាតិញោមជឿពេលយប់ឡើងគ្នាច្រើនចឹងមើលទៅខ្លះសមុខខ្លះហៀទឹកមាត់ខ្លះមែនទេហ្នឹងហើយมันមានរបៀបទេ ហ្នឹងហើយព្រះអង្គឃើញអញ្ចឹងដល់តែឃើញនាងនាងនឹងខ្លះដេកផ្ងាខ្លះដេកផ្កាប់ខ្លះបោះដៃបោះជើង ខ្លះសគៀតថ្មិញខ្លះសមុកគ្រុកក្រក់គ្រុកក្រក់ដល់អញ្ចឹងទៅមើលទៅឃើញដូច មនុស្សចាស់មនុស្សឈឺមនុស្សស្លាប់កាលពីថ្ងៃអញ្ចឹងអញ្ចឹងថាអូអាត្មាអញហើយកំពុងតែនៅកណ្ដាលសាកសពទីតើនេះពួកដេកញាតិញោមដែលនិយាយថាដេកឲ្យដូចងាប់ហ៎ ហ្នឹងដេកដូចងាប់កាលនៅទៅហើមដែរមែនទេស្ងៀមឲ្យដូចហ្នឹងចឹងអញ្ចឹងសង្វេកលែងត្រេកអរលែងសប្បាយហើយក៏គិតថាអ្នកទាំងអស់នេះប្រកាសជាស្លាប់ចោលកន្លែងនេះទាំងអស់នេះគឺជាមូលហេតុហើយមិនមែនថាពេលនោះអត់មានមានសាសនាទេ មានសាសនារាប់មិនអស់ដែលបញ្ញែបញ្យលថាដូចជាក្នុងសាសនាព្រាហ្មណ៍សាសនាហិណ្ឌូ ដែលសាសនាព្រាហ្មណ៍កាលនោះគេមានជំនឿជឿថាអឺនៅក្នុងមនុស្សយើងមានវណ្ណៈផ្សេងគ្នា មានវណ្ណៈចន្ទដៀលមានវណ្ណៈធនកណ្ដាលមានវណ្ណៈព្រាមមានវណ្ណៈក្សត្រហើយគេយល់ថាវណ្ណៈថោកទាបហ្នឹងកើតចេញពីរោមជើងប្រព្រំណាហើយវណ្ណៈកណ្ដាលហ្នឹងកើតពីរោមទ្រូងហើយវណ្ណៈខ្ពស់ដូចជាព្រាមអីហ្នឹងកើតពី ប្រអោសរបស់ប្រព្រំអញ្ចឹងគេយល់អញ្ចឹងហើយក៏គេនាំគ្នាបូជាប្រព្រំទៅដើម្បី បានទៅឋានសួគ៌បន្ទាប់ពីស្លាប់ប៉ុន្តែព្រះអង្គលើពាក្យទាំងអស់ហ្នឹង ទាំងមេដាបេដារបស់ព្រះអង្គក៏ជាសាសនាព្រាហ្មណ៍នឹងដែរប៉ុន្តែសម្រាប់ព្រះអង្គមិនតន់បដិសេធគេទេមិនតន់បដិសេធទេទេ ដរាបណាព្រះអង្គមិនតន់រកឃើញការពិតនៃវត្តដាក់របស់ជីវិតនេះពិតប្រកបថាមកពីណា ហើយវាទៅណាពិតប្រកបហ្នឹងឬគេថាព្រះអង្គអត់តន់ជឿព្រះអង្គត្រូវស្វែងរកការពិតតើត្រូវលះបង់រាជសម្បត្តិហ្នឹងទៅបួសអស់6ឆ្នាំណាអញ្ចឹងតាំងពី29រហូតដល់6ឆ្នាំណា 35 35បានត្រាស់អញ្ចឹង80ដក35សល់45អញ្ចឹងការបានត្រាស់របស់ព្រះអង្គនឹងហើយបានយកជីវិតនឹងដើម្បី សម្ដែងពធនឹង45ឆ្នាំគាត់នឹងអញ្ចឹងហើយ Mm-hmm. នៅពេលដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងអាត្មានិយាយកាត់កាត់ណាកាត់កាត់ឲ្យញាតិញោមស្គាល់ថាតើពាក្យថាពុទ្ធនឹងកាលពីពេលណាព្រោះតាំងពីកើតមកនឹងបេដាបានដាក់បណ្ដាមឲ្យថាសិទ្ធត្ថៈសិទ្ធត្ថៈកុមារមានន័យថា អ្នកញ៉ាំងប្រយោជន៍ឲ្យសម្រេចគ្រប់យ៉ាង មានន័យចឹងណាសិទ្ធត្ថៈនឹងសិទ្ធៈនឹងហើយនឹងអត្ថៈអត្ថៈនឹងប្រែថាប្រយោជន៍ សាធុគឺថាញ៉ាំងប្រយោជន៍ឲ្យសម្រេចគ្រប់យ៉ាងឈ្មោះថាសិទ្ធត្ថនឹងគឺតាំងពីក្មេងរហូតដល់ថ្ងៃត្រាស់ ដឹងនឹងនៅតែគេហៅចឹងពពុរិស័ទសិទ្ធត្ថៈប៉ុន្តែពេលថ្ងៃត្រាស់ដឹងនេះតាមពុតបើនិយាយវែងណាប៉ុន្តែអាត្មានិយាយកាត់កាត់កាត់កាត់តិចតិចនៅពេលដែលព្រះអង្គបានទទួលចង្ហាន់អំពីនាងសេជាតារួចទៅ បន្ទាប់ពីបាន ផ្ចាញ់មេរាធិរាជមេនឹងបានមកផ្ចាញ់នឹងក៏ជារឿងវែងមួយទៀតប៉ុន្តែអាត្មាចង់និយាយថាតើពាក្យថាប្រពុតនឹងដាក់ទៅលើអ្វីហើយកើតឡើងនៅពេលណាបន្ទាប់ពីបានផ្ចាញ់មេរាធិរាជឈ្នះហើយមេរាធិរាជធ្វើអ្វីព្រះអង្គមិនបានហើយ បឋមយាមនៃរាត្រីអញ្ចឹងនៅក្នុងមួយយប់ហ្នឹងយប់ថ្ងៃពេញបរមីខែពិសាហ្នឹងបែងជា2បែងជា3យាមបើយើងគិតតាមម៉ោង ពីម៉ោង6ល្ងាច រហូតដល់ម៉ោង10បឋមយាម ពីម៉ោង10រហូតដល់ម៉ោង2 AM អាហ្នឹងមជ្ឈមយាម ពីម៉ោង2 AM រហូតដល់ម៉ោង6 AM ហ្នឹងអាហ្នឹងបច្ឆមយាមឬក៏ណាបច្ឆមយាម ណាយាមទី3អញ្ចឹងការត្រាស់ដឹងរបស់ពពុទ្ធនឹងគឺនៅក្នុង រយៈនៃយាមនឹងយាមទី1ព្រះអង្គបាននៅពពេនិវេសានុសតិញ្ញាណនឹងពពេនិវេសានុសតិញ្ញាណប្រែថាញាណដែល តាមរលឹកឃើញជាតិកំណត់របស់ព្រះអង្គកាលពីជាតិមុនមុនរាប់អសង្ខ័យជាតិ កើតជាស្អីកើតជាវេសន្តរកើតជាស្អីស្អីហ្នឹងដឹងពេលហ្នឹងតាមពិតរឿងវេសន្តររឿងស្អីគ្មានអ្នកណាដឹងឯពីមុនមកអត់មានអ្នកណាដឹងឯពីធរៈបណ្ឌិតរឿងស្អីស្អីអត់តាន់ដឹងឯយាមទី1នៃរាត្រីហ្នឹងដែលព្រះអង្គរលឹកឃើញទាំងអស់ការព្រះអង្គនៅជាពវសន្តរនៅជាវិធរៈបណ្ឌិតនៅជាសវណ្ណសាមនៅជាទេមយៈនៅជាសសបណ្ឌិតនៅជាខន្តិវេទីតបោះនៅជាតម្រៃនៅជា ស្អីស្អីទាំងអស់ជាតិកំណើតរបស់ព្រះអង្គពីជាតិមុនកើតជាអីមានឈ្មោះអីមេដាឈ្មោះអីបេដាឈ្មោះអីដឹងនឹងមិនមែនដឹង ដោយសម័យសម័យនេះគឺដឹងដោយញៀនដែលកើតឡើងនៅពេលហ្នឹងតែម្ដងនឹងគឺជាការដឹងជាញៀនដែលប្រកបចំពោះព្រះពោធិសត្វនឹងយាមទី1នៃរាត្រីនឹងគឺ ដឹងគ្រប់រឿងទាំងអស់អញ្ចឹងអស់ឆ្ងល់ហើយតាំងពីនឹងមកអស់ឆ្ងល់ថាតើជីវិតនេះមកពីណា ពីព្រោះឃើញថាជីវិតមិនមែនទៅតែមានមួយហ្នឹងទេវាមានតំណយូរហើយនឹងចឹងកាលណាដែលមិនតាន់ដឹង នៅពេលដែលគេនិយាយថាអ្នកនេះកើតមកពីព្រះនេះព្រះនោះវានៅតែមានសង្ស័យតលតែញៀននឹងប្រកាសចំពោះព្រះអង្គថាជាតិកំណើតរបស់យើងនេះមិនមែនទៅតែមានមួយនេះទេគឺមានជាច្រើនមកហើយណាហើយការសន្សំបារមីរបស់ព្រះអង្គនឹងអស់កាលជាអនេកមកហើយដល់ទៅមជ្ឈិមយាមនៃរាត្រី ប្រងបង្អោនទៅកាន់សត្វទាំងឡាយថាតើហេតុអ្វីបានជាសត្វទាំងឡាយកើតមកផ្សេងគ្នា ខ្លះខ្មៅ ខ្លះសខ្លះក្រ ខ្លះមាន ខ្លះសុខភាពល្អខ្លះមិនសុខភាពល្អប្រងបាននៅញៀនទី2ហៅថាចកតោបបាតញៀនចកតោបបាតញៀនមកពីចកតៈនិងឧបបាតៈណា ញៀនញៀនហ្នឹងគឺប្រើជំនួសពាក្យថាវិជាហៅថាចកតោបបាទេវិជាអញ្ចឹងក៏បានដែរគឺញៀនដែល ត្រាស់ដឹង នៅការចកតៈនិងបដិសន្ធិណាចកតៈនិងឧបបាតៈហ្នឹងចកតៈគឺការស្លាប់ឧបបាតៈហ្នឹងគឺកើតឡើងញៀនដែលត្រាស់ដឹង នៅការកើតនិងការស្លាប់របស់សត្វលោក ទ្រង់ឃើញយ៉ាងច្បាស់ថាសត្វលោកទាំងអស់នៅក្នុងសកលធាតុនេះ ដែលកើតមកមានរូបរាងសន្តានយ៉ាងណាយ៉ាងណាគ្មានអ្នកណាបញ្ជូនមកសោះឡើយក្រៅតែអំពីកម្មរបស់ខ្លួនដែលបានធ្វើពីបព្វជិតណាកម្មੰសតេវិភជតយតិទាំងហិណបណៃតតាយៈសត្វលោកថោកទាបបណិតខ្ពងខ្ពស់គឺអាស្រ័យទៅលើការសន្សំតាមក្រសែ នៃសន្តាន របស់ខ្លួនម្នាក់ម្នាក់នឹងហៅថាចកតោបបាទញ្ញានឃើញច្បាស់អញ្ចឹងឃើញច្បាស់របៀបដូចជាអឺមានបរោះម្នាក់ឡើង ទៅលើ កំពូលភ្នំថ្មសុទ្ធហើយមើលជុំវិញជើង ភ្នំនឹងឃើញមនុស្សដើរទៅ ទីណាទីណាឃើញទាំងអស់របៀបអញ្ចឹងគ្រាន់តែឧទាហរណ៍ទេឧទាហរណ៍ថា ភ្នំហ្នឹងអត់មានដើមឈើដែលមើលទៅទៅតាក់ទេផ្លូវខ្វែងខ្វាត់ជុំវិញហ្នឹងមនុស្សដែលនៅលើ កំពូលភ្នំស្រួចហ្នឹងមើលឃើញមនុស្សដើរទៅទិសណាទៅទិសណាឃើញទាំងអស់យ៉ាងណាមិញចកតោបបាតិញ្ញាណនៅក្នុងបមជ្ឈមយាមនៃរាត្រីនេះយាមទី2នៃរាត្រីនេះទ្រង់ឃើញចឹងថាសัตว์កើតមកយ៉ាងណា ឬក៏ត្រូវទៅបដិសន្ធិយ៉ាងណាដោយអំពើកម្មរបស់ខ្លួន។ ដោយអំពើគឺការសន្សំចេតនាប្រចាំចិត្តសន្តាន ពីព្រោះលោក ដែលត្រូវទៅខាងមុខគឺទៅដោយចេតនានឹងអញ្ចឹងអញ្ចឹងអស់ឆ្ងល់ព្រះអង្គអត់បានទៅបដិសេធគេអត់បានទៅថាគេយល់ខុសប៉ុន្តែ នៅពេលដែលព្រះអង្គឃើញនៅការពិតហើយព្រះអង្គសម្ដែងនៅការពិតនឹងតែម្ដងនឹងមជ្ឈមយាមនៃរាត្រីព្រះអង្គទ្រង់បាន នៅវិជាមួយនឹងចុតោបបាតិញ្ញាណដឹង អំពីដំណើរវល់វល់នៃសង្សារវដ្តរបស់សត្វលោកមិនមែនទៅតែមួយជាតិមួយកំណើតទេ ច្រើនជាតិជាអនេកទៅហើយជួនកាលកើតជាមនុស្សជួនកាលកើតជាទេវតាជួនកាលកើតជាសត្វតិរិឆានវិលចុះវិលឡើងយ៉ាងនេះការដឹងយ៉ាងនេះហៅថាចតោបបាតិញ្ញាណប៉ុន្តែបានញៀនទាំងពីរនឹងហើយមិនតន់បានឈ្មោះថាជាព្រះសម្មាសម្ពុទ្ធទេពីព្រោះមិនតន់រកផ្លូវឃើញចេញអំពីវត្តដាក់នៃជីវិតនឹង ហ្នឹងហើយអញ្ចឹងដល់តែឃើញការវិលកើតវិលស្លាប់របស់សត្វលោកទៅតាមអំណាចកម្មអញ្ចឹងហើយ ទ្រង់បង្អោនទៅកាន់ញាណទី3ថាតើធ្វើដូចម្ដេចណោះដើម្បីឲ្យរួចផុតពីការកើត ចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់នោះតើបងអោនទៅកាន់ញាណទី3ហៅថាអាសវៈខយញ្ញាណ ឬក៏អាសវខយវិជាគឺវិជាដើម្បីធ្វើឲ្យអស់ទៅ នៅ អាសវកៈលេសឬថា ជាការត្រាស់ដឹងនៅបដិច្ចសមុបាទធម៌នឹងតែម្ដងនៅក្នុងយាម ទី3នៃរាត្រីទ្រង់ឃើញដល់ពេលហ្នឹងព្រះអង្គទាត់សัตว์ចោលណាគឺហេតុដែលនាំឲ្យមានកំណរកំណើតកើតចាស់ឈឺស្លាប់ហ្នឹងគឺមកអំពីអាសវៈ កិលេសណាមាន កាមាសវៈទិដ្ឋាសវៈអវិជ្ជាសវៈភវេសវៈជាដើមនឹងដល់ទៅបានញៀនទី3ហ្នឹងព្រះអង្គទ្រង់ឃើញថាមូលហេតុនៃជាតិកំណើតហ្នឹងជាស្អីឃើញទេគឺបានដល់អាសវៈអាសវៈនេះឯងដែលនាំឲ្យមានអវិជ្ជាអវិជ្ជានាំឲ្យមានសង្ខារសង្ខារនាំឲ្យមានវិញ្ញាណវិញ្ញាណនាំឲ្យមាននាមរូបនាមរូបនាំឲ្យមាន អាយតនៈអាយតនៈនាំឲ្យមានភាសៈ ផាសៈនាំឲ្យមានវេទនាវេទនានាំឲ្យមានតណ្ហាតណ្ហានាំឲ្យមានភពភពនាំឲ្យមានឧបាទានអសន្តោសឧបាទាននាំឲ្យមានភពភពនាំឲ្យមានជាតិគឺការកើតនេះកាលណាកើតហើយ មានជាតិកំណើតហើយ ជាតិនឹងឯងជាបច្ច័យនាំទៅកាន់ជរាព្យាធិមរណៈសោកបរិទេវៈសពគ្រប់ទាំងអស់អញ្ចឹងព្រះអង្គបញ្ច្រាស់មកវិញបញ្ច្រាស់មកវិញថាជរាព្យាធិមរណៈសោកបរិទេវៈមិនមានទល់តែកុំមានជាតិ ជាតិមិនមានទល់តែកុំមានភពភពមិនមានទល់តែកុំមានឧបាទានឧបាទានមិនមានទល់តែកុំមានតណ្ហាតណ្ហាកុំមិនមានទល់តែមិនមានវេទនាវេទនាមិនមានទល់តែមិនមានភាសៈភាសៈមិនមានទល់តែមិនមានអាយតនៈអាយតនៈមិនមានទល់តែមិនមាននាមរូបនាមរូបមិនមានទល់តែមិនមានវិញ្ញាណវិញ្ញាណមិនមានទល់តែមិនមានសង្ខារសង្ខារមិនមានទល់តែមិនមានអវិជ្ជា ត្រឡប់ចុះត្រឡប់ឡើងកន្លែងហ្នឹងដែលព្រះអង្គពិចារណានៅពេលដែលព្រះអង្គត្រាស់ដឹងឬក៏នៅក្នុងសច្ចធម៌អរិយសច្ចធម៌ទាំង4នៅពេលហ្នឹងតែម្ដង នៅពេលហ្នឹងដែលពន្លឺកើតឡើងនៅក្នុងប្រតិរបស់ព្រះអង្គពន្លឺភ្លឺស្វាងកើតឡើងអនុសតេសធម្មសច្ចៈខងឧត្តបាទញ្ញាណังឧត្តបាទិបញ្ញាឧត្តបាទិវិជាអីជាដើមនឹងពន្លឺភ្លឺស្វាងបញ្ញាញាណកើតឡើង ត្រាស់ដឹងនៅសច្ចធម៌មានឈ្មោះថាសម្មាសម្ពុទ្ធោនៅពេលហ្នឹងឯងដូច្នេះក្នុងនាមយើងជាអ្នកកាន់ពុទ្ធសាសនាក៏យ៉ាងហោចឲ្យបានដឹងថាតើព្រះពុទ្ធជាអ្វីអញ្ចឹងនៅពេលហ្នឹងពាក្យថាសម្មាសម្ពុទ្ធោកើតឡើង គឺទ្រង់ត្រាស់ដឹងនៅធัวទាំងអស់ហ្នឹងបុគ្គលអ្នកត្រាស់ដឹងធัวទាំងអស់ហ្នឹងឲ្យឈ្មោះថាជាសម្មាសម្ពុទ្ធធោសម្មាប្រែថាប្រពៃ សម្ពុទ្ធៈនឹងប្រែថាត្រាស់ដឹងព្រមណាអង់គ្លេសហៅថា enlightened មិនត្រឹម know មិនត្រឹមដឹងធម្មតា គឺជាការភ្ញាក់ជាការដូចជាធ្លាប់តែងងឹតឈឹងចឹងភ្ញាក់ឡើងតែម្ដង ដឹងថាការពិតនៃជីវិតនេះយ៉ាងណាហ្នឹងពេលហ្នឹងឲ្យឈ្មោះថាជាព្រះសម្មាសម្ពុទ្ធនឹងចឹងហើយឈ្មោះដតីដតីទៀតពេលក្រោយមកក៏មាន ដូចជាពាក្យថាបរិសតមសារថិអីហ្នឹងវាទល់ទៅពេលដែលព្រះអង្គប្រោសัตว์លោកបានមានពនាមនឹងតទៅទៀតដូច្នេះ ការត្រាស់ដឹងរបស់ ព្រះសម្មាសម្ពុទ្ធគ្មានត្រាស់ដឹងអ្វីក្រៅពីខ្សែជីវិតរបស់សត្វលោកនឹងទេកុំតែមានបញ្ហាកើតចាស់ឈឺស្លាប់កុំតែមានទុក្ខកង្វល់សពគ្រប់នៅក្នុងជីវិតនេះក៏មិនចាំបាច់ត្រូវការព្រះសម្មាសម្ពុទ្ធមកត្រាស់ដឹងនៅក្នុងលោកនេះដែរនៅពេលដែលត្រាស់ដឹងហើយ ប្រង់លែងឆ្ងល់ហើយក៏មិនទៅប្រឆាំងតតាំងជាមួយអ្នកយល់យ៉ាងណាដែរតែព្រះអង្គរារែកបតីបន្តិចណាញាតិញោមពេលដែលត្រាស់ដឹងដំបូងបានជាមានព្រំមអរតនីនឹងមានមូលហេតុព្រះអង្គថាធัวដែលយើងត្រាស់ដឹងធัวដែលយើងបាន ដឹង បានកំណត់ដឹង បានធ្វើឲ្យជាក់ច្បាស់ហើយ គឺជាធัวមានជំរឿ បើក្រឡេកទៅមើលសត្វទាំងឡាយកំពុងតែងោកងក់នៅក្នុងកិលេសតើយើងគួរនឹងទៅប្រាប់ទេយ៉ាងបានធម៌របស់ពុទ្ធនឹងពិបាកនិយាយប្រាប់ពីព្រោះព្រះអង្គត្រាស់ដឹងពីការពិត ហើយការដើរតាមព្រះពុទ្ធគឺជាការដើរបញ្ច្រាស់ខ្សែទឹកព្រះអង្គសម្ដែងអំពីបុគ្គល4ពួកបុគ្គលត្រាច់ទៅតាមខ្សែទឹកមានន័យថាទៅបណ្ដោយខ្សែទឹកបុគ្គលទី2គឺបុគ្គលដែលដើរបញ្ច្រាស់ខ្សែទឹក បុគ្គលទី3បុគ្គលឈរនៅ បុគ្គលទី4ឡើងទៅដល់ត្រើយពីខាងចុងថ្មមិននិយាយទេពាក្យថាបុគ្គលទៅតាមខ្សែទឹកមានន័យថាបណ្ដោយជីវិតទៅតាមចំណង់របស់ខ្លួនឯងឃើញទេចង់ធ្វើអីធ្វើនឹងអញមិនចង់ធ្វើអីធ្វើនឹងចង់ជេរក៏ជេរចង់ស្អប់ក៏ស្អប់ចង់ចំណែនក៏ចំណែននេះហើយមានន័យថាបណ្ដោយទៅតាមកេលេសអញ្ចឹងទេមនុស្សយើងច្រើនអញ្ចឹងទេ ហ្នឹងអញចង់ធ្វើអីធ្វើហ្នឹងអញមិនចង់ធ្វើអីអញមិនធ្វើឃើញទេគឺបណ្ដោយ ទៅតាមកិលេសបណ្ដោយទៅតាមវានះបណ្ដោយទៅតាម ខ្សែគឺកិលេសដល់ទៅបុគ្គលដែលដើរបញ្ច្រាស់ខ្សែទឹកមានន័យថាបញ្ច្រាស់កិលេសបញ្ច្រាស់នៅសេចក្តីអាក្រក់ផ្លូវចិត្តរបស់ខ្លួនឯងនេះពុទ្ធដឹកនាំសត្វលោកឲ្យដើរតាមអញ្ចឹងឧទាហរណ៍អឺសំដែងព្រះអង្គសំដែងថាមិនមែនព្រះអង្គសំដែងទេការពិតរបស់ធម្មជាតិនឹងវាអញ្ចឹង តែហៅថាសេចក្តីទុកប្រាប់កើតព្រោះសេចក្តីស្រឡាញ់ប៉ុន្តែយើងចូលចិត្តតែស្រឡាញ់ឃើញបិច្រាស់គ្នាទេបិច្រាស់គ្នាទេហ្នឹងហើយស្រឡាញ់ច្រើនទុកច្រើនប៉ុន្តែយើងចង់តែស្រឡាញ់មែនទេហ្នឹងហើយហោសេចក្តីខឹងក្រោតក៏ជាធម៌មកដុតកម្ដៅចិត្តយើងមិនឲ្យសុខប៉ុន្តែយើងតែខឹងមានចេះទប់ណាស់ ឃើញឃើញវាវាដើរផ្ទុយរហូតទេណាសមាសការទេនឹងចឹងដល់តែឃើញអ្វីដែលសัตว์លោក យើង គិតសัตว์លោកយើង ធ្វើហ្នឹងវាផ្ទុយអំពីសច្ចធម៌ចឹងទៅ បានព្រះអង្គរៀងរារារែកដំណើរណារារែកដំណើរតែអញ្ចឹងព្រះអង្គនៅស្ងៀម នៅគង់ស្ងៀមចឹងទៅបាន សហំបតិព្រំសហំបតិព្រំនឹងនឹកឃើញថាអូបើព្រះពុទ្ធយូរយូរកើតឡើងម្ដងហើយ បានត្រាស់ដឹងការពិតហើយ មិនបានយកធោទៅសម្ដែងប្រាប់សត្វលោកទៀតសត្វលោកដែលដែលត្រូវបានយល់បានដឹងនឹងប្រកាសជាវិនិច្ឆ័យមគ្គផលហើយ ណាពីព្រោះការត្រាស់ដឹងនៅសច្ចធម៌មិនងាយបុគ្គលណាត្រាស់ដឹងឡើយហើយបើព្រះអង្គបានដឹងហើយព្រះអង្គមិនទៅសំដែងទៀតអ្នក ដែលគប់បី ដឹងបានក៏ខានបានដឹងចឹងទៅបានជាព្រមនឹងមកអរតនីក្រាបទូលព្រះអង្គថាសត្វខ្លះមានធូលីនៅក្នុងភ្នែកតិចមានន័យថាមានកិលេសតិចសត្វខ្លះក៏មានធូលី គឺកិលេសច្រើននៅក្នុងភ្នែកណាអញ្ចឹងបានជាមានទម្លាប់ ទេសនាសពថ្ងៃហ្នឹងមុននឹងទេសនាមានព្រំសោតហ្នឹងយកទំនៀមតាមហ្នឹងបាទនឹងចឹងរាប់ចាប់តាំងពី ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងបានហើយ2ខែបាទ2ខែហ្នឹងអត់តាន់បានសម្ដែងធัวអីទេព្រះអង្គនៅពិចារណាធัวដែលព្រះអង្គបានត្រាស់ដឹងសពគ្រប់ហ្នឹង លុះដល់ថ្ងៃពេញបរមីខែអាសាឍពីព្រោះត្រាស់ដឹងពេញបរមីខែពិសាខពេញបរមីខែអាសាឍព្រះអង្គសម្ដែងធម៌ជាលើក ទី1នៅក្នុងโลกនេះនៅអិសិបតនមកតិយវ័ននៃក្រុងរាជក្រឹសអឺស្ពរិនស័យណាប្រោសបញ្ញវគិយនៅក្នុងពាក្យស្មូតហ្នឹងក៏មានដែរអឺទ្រង់យាងចាកទីនោះភ័ក្រ ត្រាឈ្មោះព្រៃមឹកទាយាងចេញចរលីលាពីទីនោះដោយព្រះបាទញ៉ាងសัตว์ចូលពុទ្ធចៈណាឲ្យឲ្យចូលទៅរកការត្រាស់ដឹងហ្នឹង មានបញ្ចវគិជាអាតមានមានបញ្ចវគិហ្នឹងជាដើមជាអាតហ្នឹងគឺប្រែថាជាដើមណាអញ្ចឹងជាដើមមកហ្នឹងមានបញ្ចវគិហ្នឹងនឹងអញ្ចឹងអញ្ចឹង អាត្មារៀបរាប់មកប្រមាណប៉ុណ្ណេះញាតិញោមអាចដឹងថាព្រះពុទ្ធគឺជាអ្វីណាអាចដឹងបានខ្លះខ្លះឲ្យតែស្ដាប់យកចិត្តទុកដាក់ទៅអាចដឹងបានខ្លះខ្លះហើយ ការប្រោសរបស់ព្រះសម្មាសម្ពុទ្ធនឹងប្រោសដោយអ្វីណាគឺការប្រោសដោយសំដែងធัวពញ្ញុលណាប្រោសដោយសំដែងធัวពញ្ញុលនឹងគឺជាការប្រោសរបស់ ព្រះសម្មាសម្ពុទ្ធឧទាហរណ៍ ថ្មលើកឧទាហរណ៍មួយងាយងាយពាក្យថាប្រោសនឹងគឺមានន័យថាទៅធ្វើឲ្យសត្វទាំងឡាយនឹងបានយល់ដឹងការពិតហើយប្រព្រឹត្តត្រឹមត្រូវរួចចាក់ផុតទុកដោយខ្លួនឯងតែឲ្យដូចជានៅក្នុងរឿងសង្កេលកៈសោតសង្កេលកៈជាមនុស្សកំឡោះពេលដែលឪពុកម្ដាយគាត់ នៅរស់ ហៅគាត់ទៅវត្តគាត់អត់ទៅហៅមិនទៅគាត់ថាប្រយោជន៍អីទៅជួបលោកមិនតែលោកធម្មតាទៅជួបពុទ្ធក៏មិនទៅទៀតកាលហ្នឹងព្រះអង្គនៅមានអ្នកជជែកចឹងដែរណាញាតិញោមសម័យព្រះអង្គមែនទេហើយតម្រុំប្រហែអាត្មាមិនគេមកប្រហែព្រះពវលទៅផងហើយអីអីឪពុកសួរថាហេតុអីបានកូនឯងមិនទៅអូយ តែទៅជួបលោកពិបាកធ្វើរឹកធ្វើពីណាទៅដល់នឹងត្រូវលុតជង្គង់ថ្វាយអង្គមប្រឡាក់ខោអាវអស់ហើយលុតជង្គង់ថ្វាយអង្គមវាក្រិនជង្គង់ខ្ញុំអស់ហើយអោនថ្វាយអង្គមវាឈឺចកេះរៀបរាប់ណាហ្នឹងហើយដល់អង្គុយទៅស្និទ្ធស្នាស្និទ្ធស្នាស្និទ្ធស្នាអស់បច្ច័យទៀតឥឡូវខ្ជិលទៅចិត្តគាត់និយាយចឹងមែនហ្នឹងហ្នឹងលោកគួរខ្លាចមែនតើ ណាដល់ចឹងគាត់ទៅគាត់ថា ប្រយោជន៍ដើម្បីខ្ញុំទៅជួប លោកសង្ឃហ្នឹងខ្ញុំអត់ទៅពុកឯងទៅក៏ទៅអត់ទៅរហូតឪពុកហ្នឹងថាគាត់គិតឃើញដល់រឿងមួយថា ពាក្យសម្ដីរបស់ឪពុកម្ដាយនៅពេលដែលចិត្តស្លាប់ទៅមានន័យសំខាន់សម្រាប់កូនអញ្ចឹងគាត់ត្រៀមហ្មងព្រោះហើយគាត់ជាសោតាបណ្ឌបុគ្គលទៀត អឺគាត់ដល់ពេលគាត់ឈឺគាត់ដឹងថាជីវិតគាត់មិនធាទេមិននៅទេហៅកូនមកផ្ដាំកូនប្រុសបន្ទាប់ពីពុកស្លាប់ទៅបើកូនចង់បានសេចក្តីសុខចូលកូន ធ្វើតាមបណ្ដាំពុក កូនកុំខ្ជិលព្រឹកឡើងកូនយកគ្រឿងសក្ការៈមានល្ងមានសណ្ដែកមានស្ករមានស្អីស្អីនឹងគ្រឿងបូជានឹង ទៅបូជា នៅកន្លែងណា ផ្លូវបែកជា3ឬក៏ផ្លូវបែកជា4ព្រលឹមឡើងឲ្យទៅបូជានឹងទិសទាំង6ទិសទាំង6ហ្នឹងគឺទិសខាងកើតទិសខាងត្បូងទិសខាងលិចទិសខាងជើងទិសខាងលើទិសខាងក្រោមថ្វាយបង្គំឲ្យបាចបូជាទៅថ្វាយបង្គំឲ្យបាចបូជាកូននឹងមានសេរីសួស្តីហើយគាត់ក៏មិនបានសួរថាវាមានន័យថាម៉េចណា ឪពុកនិយាយប្រាប់ប៉ុណ្ណឹងក៏គាត់បិទភ្នែកទៅស្លាប់ទៅប៉ុន្តែគំនិតរបស់គាត់ណាគាត់គិតថាកាលណាកូនគាត់ធ្វើនៅចំអាផ្លូវបែកជា3ជា4ហ្នឹងគង់តែមានសັບអរោះណាមួយ ជាព្រះសម្មាសម្ពុទ្ធឬក៏ព្រះរហន្តខីណាស្របអង្គណាមួយដែលជាអ្នកប្រាជ្ញក្នុងលោកហ្នឹងមកជួបនឹងសាកសួរនឹងបញ្យលមិនខានចឹងមែនឪពុកគាត់ស្លាប់ទៅ គាត់យំបដាយករបស់នឹង ទៅបូជាបណ្ដាអស់កាលជាច្រើនឆ្នាំ បានព្រះសម្មាសម្ពុទ្ធថ្ងៃមួយពុកិច្ចរបស់ការងាររបស់ពុទ្ធមាន5ញាតិញោមដឹងគ្រប់គ្នា ការងាររបស់ព្រះអង្គដឹងគ្រប់គ្នាណាដឹងគ្រប់គ្នាណាណាបើមិនដឹងប្រាប់ហ្នឹងហើយតើពុទ្ធនឹងធ្វើអីពុទ្ធធ្វើអីពុទ្ធ អឺការងាររបស់ព្រះអង្គទី1ពេលព្រឹកគឺបិណ្ឌបាតហ្នឹងណាបិណ្ឌបាតហ្នឹងវាយើងគិតរីប្រហែលប្រពុតលហេមលហាមដើរសុំបាយគេប៉ុន្តែលក្ខណៈសំខាន់ពីរយ៉ាងទី1គឺព្រះអង្គ ធ្វើខ្លួនព្រះអង្គឲ្យស្និទ្ធស្នាលជាមួយនឹងមនុស្សទាំងឡាយពីព្រោះព្រះអង្គជាខ្សាត់បើព្រះអង្គមិនទៅបិណ្ឌក៏វាមិនខ្វះដែរមែនទេទេវតាក៏ដដើមគ្នាមកដាក់បាតសំបីតែខ្សាត់មន្ត្រីហ្នឹងក៏ចង់តែយកអីមកប្រកេនប៉ុន្តែដែលព្រះអង្គចាំបាច់ទៅបិណ្ឌបាតហ្នឹងគឺព្រះអង្គទ្រង់ដាក់ខ្លួនព្រះអង្គហ្នឹងដើម្បីស្និទ្ធស្នាលជាមួយនឹងមនុស្សសាមញ្ញទូទៅ។ ចំណុចសំខាន់ទី2គឺដើម្បីបង្រៀនមនុស្សទាំងឡាយនឹងឲ្យចេះធ្វើទានណាចំណុចសំខាន់ទី3គឺជាគំរូល្អសម្រាប់សាវកទាំងឡាយកុំឲ្យខ្ជិលក្នុងរឿងហ្នឹងណាហើយចំណុចសំខាន់មួយទៀតគឺដើម្បី ដឹងសុខទុក្ខពជារា5មិនិតថាម៉េច5មិនិតដល់ម៉ោងទៅនោះដល់ម៉ោង4 អីម៉ោងអីក៏លឿនម៉េចហ្នឹងហើយអឺហ្នឹងហើយនឹងសារៈសំខាន់នៃការដែលព្រះអង្គបិណ្ឌបាតបើមិនព្រះអង្គជាប់ចម្ពាក់ទាំងរសអាហារទេបើជាប់ចម្ពាក់ព្រះអង្គទៅវាំងទៅប្របីតាប្រកេនរហូតនឹងការងារទី1ពុបពន្ធហេបណ្ឌបាតាំងណាពេលព្រឹកព្រះអង្គបិណ្ឌបាតសាយន្តហេធម្មទេសនឹង ពេលរសៀលព្រះអង្គសម្ដែងពធណែនាំពុទ្ធបរិស័ទទាំងក្រហោះទាំងបព្វជិត ពេលប្រលប់ណាពេលប្រលប់ណាគឺព្រះអង្គឲ្យអាវាតណែនាំភិក្ខុសង្ឃត្រូវបញ្ញត្តិសិក្ខាបទឬក៏ដកសិក្ខាបទសម្រោះសម្រួលភិក្ខុសង្ឃដែលធ្វើខុសអីជាដើមហ្នឹងនឹងពេលប្រលប់ពេលអត្រិត យប់ស្ងាត់ព្រះអង្គដោះស្រាយប្រស្នាពពួកទេវតាដែលមកសាកសួរព្រះអង្គដូចមាននៅក្នុងសកបញ្ហាសោតក្នុងករណីអឺពហុមង្គលសោតបរាភវៈសោតអីហ្នឹងគឺសិតតែពពួកទេវតាមកសាកសួរពេលរាត្រីអឺហើយចិត្តភ្លឺព្រះអង្គទ្រង់ប្រមើលមើលឧបនិស្ស័យរបស់សត្វថាតើថ្ងៃស្អែកនេះតថាគតទៅប្រោសអ្នកណាហ្នឹងហើយ ណែវាចូលក្នុង ចំណុចចុងក្រោយនេះ ស្រាប់តែពិចារណាទៅឃើញថា សង្គាលកៈមាននុបហ្នឹងដល់ពេលវេលា ដែលតថាគតទៅប្រោសហើយហ្នឹងហើយអញ្ចឹងព្រះសម្មាសម្ពុទ្ធទ្រង់ពនាមថាបរិសទ្ធមសារថិទ្រង់ពនាមថាបរិសទ្ធមសារថិព្រោះព្រះអង្គទូលមាននៅបរោះដែលមានអបនិស្ស័យដូចម្ដេចដែលហៅថាបរោះមានអបនិស្ស័យស្ដាប់មកភ្លេតទៅដោយព្រះអង្គរើស រោបៈរោពួកមិនក៏ប្រោសទាំងអស់ទៅ តាមពិតពាក្យនេះគឺត្រូវគ្រប់មនុស្សទាំងអស់ញាតិញោមពាក្យថាបរោះដែលមានអបនិស្ស័យស្ត្រីដែលមានអបនិស្ស័យគឺអបនិស្ស័យក្នុងការទទួលយកស្ដាប់នៅពាក្យរបស់ព្រះអង្គបើនរណាគេតាំងចិត្តថាអត់ស្ដាប់ទូប្រោះថាម៉េចអញ្ចឹងត្រូវដឹងថាតើព្រះអង្គយល់ស្អីទូប្រោះគឺព្រះធម៌ទេសនា ការទៅពន្យល់ពីហេតុផល ពន្យល់អំពីសច្ចធម៌អញ្ចឹងបើគេអត់តាំងចិត្តស្ដាប់ទេត្រូវព្រះអង្គទៅពន្យល់ថាម៉េចពាក្យនេះមិនមែនត្រូវសម្រាប់តែព្រះអង្គទេណាត្រូវសម្រាប់អាត្មាសាមសុជានេះទៀតអាត្មាមកប្រោសបានតេអ្នកណាមកអង្គុយស្ដាប់ទេ មិនចឹងត្រូវអត់នឹងជិបបើគេអត់មកអង្គុយស្ដាប់ណាវាអត់ដូចតែគ្នានោះណា ត្រូវគ្រប់តែរឿងហ្នឹងហ្នឹងហើយ គឺពាក្យថាប្រុសបានអ្នកមានបនិស័យវាត្រូវហ្មងសំបីតែបង្កើតគណៈបកក៏ដោយ គឺបោះឲ្យតែនរណា ដែលគេពេញចិត្តទេមែនអត់ហ្នឹងហើយតើគេមិនពេញចិត្តតែបង្ខំគេគេមិនបោះហ្នឹងដល់គេយល់ស្របគេឃើញថាល្អបានគេបោះឲ្យហ្នឹងហើយគឺថាគ្រប់ត្រូវគ្រប់រឿងទាំងអស់ញាតិញោមក៏ដូចគ្នាញាតិញោមត្រូវគ្នាជាមួយអ្នកណា ដែលមានឧបនិស្ស័យជាមួយគ្នាតែគេតាំងចិត្តស្អប់យើងទៅត្រូវមិនកើត និយាយល្អ10ម៉ាត់ក៏គេមិនថាល្អមែនទេពាក្យហ្នឹងវាត្រូវអញ្ចឹងតែជនអសូរការិកៈអីនៅចិត្តវត្តសម្រាប់តែជ្រូកព្រះអង្គមានទៅទេសនាប្រុសអីទេសទៅវាស្ដាប់វាមិនបាន បាន ជាព្រះអង្គត្រូវជ្រើសអ្នកដែលមានអបនិស្ស័យមានអ្នកទៅដល់ដាក់ជាហ្មងទៅដល់ដាក់ទឹកបានតែម្ដងបើចំណាយជាមួយអ្នកអត់មានអបនិស្ស័យឥឡូវតែឆ្លោះគ្នានេះមានបានស្អីយល់ទេហ្នឹងចឹងដល់ព្រះអង្គទៅសរុបប្រចាំបន្តិចចា កណ្ណាឥឡូវពពុទ្ធជាអីត្រាស់ដឹងធัวអីហ្នឹងបានខ្លះខ្លះហើយចង់និយាយឲ្យ ដឹងថាតើព្រះអង្គយកស្អីទៅប្រោសសត្វលោកទៅដល់ព្រះអង្គសួរមនាលមាននុបមើលទៅអ្នកដូចជាឧស្សាហ៍ដល់ហើយ ក្រោកឡើងតាំងពីព្រលឹមសក់មិនតាន់ស្ងួតផង ហើយយកគ្រឿងសក្ការៈមកបូជាទឹះទាំងពួងនេះហេតុអីបានជាធ្វើដូច្នោះបាន សង្គាលកៈមានុក្រាបទូលព្រះអង្គថាបើពិតព្រះអង្គដែលចម្រើនរឿងនេះខ្ញុំព្រះអង្គធ្វើតាមបណ្ដាំបៃតាបៃតាបានប្រាប់ថាកាលណា បើចង់បានសេចក្តីសុខគោរពទិសទាំង6ហ្នឹងទៅ ថ្វាយបង្គំឲ្យបូជាថ្វាយបង្គំឲ្យបាចបូជាចឹងទៅនឹងបានមង្គលសិរីសួស្តីបានផងថាអូអញ្ចឹងហ៎ប៉ុន្តែនៅក្នុងអរិយវិន័យគឺមាន វិធីបូជាផ្សេងមួយទៀតបងថាអញ្ចឹងបងប្រហើបប្រហើបឲ្យឆ្ងល់ ព្រះអង្គមិនទៅដល់ខត់គេមិនឲ្យធ្វើទេពីព្រោះមនុស្សធ្វើអីតែងតែយល់ថាល្អបើយើង ទៅខត់គេតែម្ដងគេខឹងជាងកាលមែនទេនឹងសំបីតែរឿងជឿសាសនាសំបីតែរឿងជឿអ្នកតាសំបីតែរឿងជឿខ្មោចអីក៏ដោយ ទៅដល់ថាគេ ខុសគេខឹងឥឡូវហ្នឹងតែពពុទ្ធទៅដល់អត់ថាគេខុសទេព្រះអង្គថាអចំណែកការបូជានៅក្នុងអរិយវិន័យផ្សេងពីនឹង តែអញ្ចឹងគាត់សួរដេញអញ្ចឹងតើការបូជានៅក្នុងអរិយវិន័យរបស់អរិយជននោះគេបូជាយ៉ាងណាទៅព្រះអង្គបើអ្នកចង់ស្ដាប់តថាគតនឹងប្រាប់បានព្រះអង្គប្រៀបធៀបសម្ដែងថា នៅក្នុងអរិយវិន័យគេគោរពទិសដូចនេះទិសខាងកើត គឺជាទិសថ្ងៃរះតំណាងឲ្យមេដាបេដាដែលបង្កើតយើង កូនទាំងឡាយត្រូវទំនុកបំរុងមេដាបេដាដោយធัว5 ណាទី1គាត់ចិញ្ចឹមយើងយ៉ាងណាត្រូវចិញ្ចឹមគាត់យ៉ាងនោះជួយកិច្ចទរៈគាត់ធ្វើខ្លួនឲ្យសមជាអ្នកទទួលមរតកថែវងត្រកូលឲ្យបានល្អគាត់អស់ជីវិតទៅ ធ្វើតេកណានុបទាននេះឈ្មោះថាជាការថ្វាយបង្គំទិសខាងកើតផងឈ្មោះថាបិទអន្តរាយពីទិសខាងកើតផងឈ្មោះថាបានបូជាទិសខាងកើតផង ដោយមិនចាំបាច់សក្ការៈអ្វីទាំងអស់រីឯទិសខាងត្បូងគឺជាឈ្មោះនៃគ្រូបាទជាយ លោកគ្រូអ្នកគ្រូដែលបានផ្ដល់ចំណេះឲ្យយើងសិស្សក៏បីគោរពប្រតិបត្តិដោយធัว5ដែរណាកាលណាសិស្សគោរពគ្រូដោយល្អឈ្មោះថាបានបូជាទិសខាងត្បូងផងឈ្មោះថាបានបិទនៅអន្តរាយពីទិសខាងត្បូងផង រីឯទិសខាងលិចគឺជាទិសខាងក្រោយ ជាឈ្មោះនៃកូននិងភរិយា បរោះជាប្តីឬក៏ជាឪពុកឯណាដែលបានទំនុកបំរុងប្រពន្ធនិងកូនដោយល្អដោយស្ថាន5ដែរឈ្មោះថាបិទនៅអន្តរាយទិសខាងក្រោយខាងលិចនឹងផងឈ្មោះថាបានបូជាទិសនឹងដោយប្រពេទិសខាងជើងគឺមិត្តអាមាតណាមិត្តភ័ក្តិមិត្តអាមាតកលបុត្ររស់នៅទីណាមិនអាចរស់នៅតែឯងបានទេមនុស្សរស់នៅអត់ញាត ដូចជាមនុស្សស្រាតអញ្ចឹងដូច្នេះ ត្រូវមានញាតត្រូវមានមិត្តកុលបុត្រត្រូវមានធម៌5យ៉ាងចំពោះញាតមិត្តពីព្រោះអីនៅពេលអសន្នអន់ក្រនៅពេលដែលរស់ស៊ីទៅយ៉ាងម៉េចយ៉ាងម៉េចអត់មានទំនាក់ទំនងរស់ស៊ីអីមិនកើតអញ្ចឹងការចេះទំនាក់ទំនង ជាមួយមិត្តអាមាត ដោយធัว5ដែរកាលណាបុគ្គលបានធ្វើដូច្នោះហើយឈ្មោះថាបានបូជាទិសខាងជើងផង បានបិទនៅ អន្តរាយពីទិសខាងជើងផង ទិសខាងលើគឺបុគ្គលជាទីសរណៈសាមណៈព្រាមអ្នកមាន សិលជាទីស្រឡាញ់អ្នក មានគូនគុណធម៌ជាទីគោរពត្រូវ ទំនុកបំរុងដោយធម៌5ដែរឃើញទេអានឹងធម៌5ហ្នឹងយ៉ាងម៉េចយ៉ាងម៉េចតាមគ្មានពេលនិយាយហើយទិសខាងក្រោម គឺទាសកម្មករ អ្នកបម្រើបុគ្គលិក នៅក្នុងផ្ទះឬក៏ក្នុងក្រុមហ៊ុនអីហ្នឹងគឺចេះចាត់ចែងការងារដោយល្អលោកពន្យល់ដល់ប៉ុណ្ណា ឧទាហរណ៍ថាការងារខ្លះវាសមជាមួយនឹងកម្លាំងមនុស្សប្រុសមិនឲ្យមនុស្សស្រីធ្វើទេការងារខ្លះវាសមជាមួយក្មេងមិនឲ្យមនុស្សចាស់ធ្វើទេគឺចាត់ចែងទៅតាមជំនាញឃើញទេហ្នឹងហើយម្យ៉ាងទៀតមិនប្រកាន់ខ្លួនចេះឲ្យលើកទឹកចិត្តដល់ថ្ងៃសម្រាកឬក៏ដល់ថ្ងៃនឹកខិតរឹកដើរលេងឲ្យរង្វាន់ ទៅដើរលេងជាការលើកទឹកចិត្តនេះឯងឈ្មោះថាបានបូជាទិសខាងក្រោមដល់តែគាត់បានស្ដាប់ចឹងមកណាញាតិញោម ហើយស្ដាប់ពឹសស្ដានៅក្នុងបេដកលេខ19មាន សង្កេលកៈសូត្រនឹងញាតិញោមចង់ចេះចង់ដឹងបើកមើលនៅកន្លែងហ្នឹងតើបដឹងថាព្រះសម្មាសម្ពុទ្ធគឺជាអ្នកបដិវត្តផ្នត់គំនិតមុនគេយោតែរឿងសំហេតុសំផលមកនេះយាយដល់តែគាត់បាន ស្ដាប់ហើយគាត់កវត្តកត្រកចោលអស់លីអូយខ្ញុំព្រះអង្គលវងសុតមកឪពុកខ្ញុំព្រះអង្គគាត់ជាអ្នកប្រាជ្ញគាត់ចេះដឹងគាត់ឲ្យខ្ញុំព្រះអង្គទៅជួប ព្រះអង្គយូរហើយតែខ្ញុំព្រះអង្គមិនទៅសោះបើបានជួបព្រះអង្គតាំងពីដើមមិនឡើយមកបោជាញ៉ែញ៉ៃចឹងដែរអញ្ចឹងគាត់ស្ម័គ្រចិត្តបោះចោលនៅការបូជាដែលប្រទេសប្រដាសហ្នឹងមិនមែនពពុទ្ធអ្នកបង្ខំទេគឺគ្រាន់តែពន្យល់ឲ្យយល់ការពិត នេះឯងជាវិធីសាស្ត្រដែលព្រះសម្មាសម្ពុទ្ធដល់ប្រោសសត្វលោក ជាឧទាហរណ៍យល់ទេប៉ុណ្ណឹងចោះអស់ម៉ោងហើយណាណាហ៎ ទៅបងគ្នាតែដល់ព្រោះគេអ្នកនោះគេប្រញាប់ទៅផ្ទះវិញគេមកពីឆ្ងាយឆ្ងាយអ្នកពូមកហ្នឹងហើយហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងចុះណាហ្នឹងហើយហើយចាំមានខ្សែមានខ្សែអត់អីទៀតចុះអឺមកប្រហែលប៉ុណ្ណេះលើសលុះខ្វះខាតយ៉ាងណាសូមអធិស្ឋានហើយសូមអធិស្ឋានពីប្រធិរៈគ្រប់ព្រះអង្គផងដែលឡើងកាន់ធម្មាសនៈនេះហើយសូមប្រគេនបុណ្យចែកជូនបុណ្យកុសលញាតិញោមពុទ្ធបរិស័ទទាំងអស់សូមឲ្យបានតាំងនៅក្នុងសមាធិប្រព្រឹត្តតាមផ្លូវដ៏ត្រឹមត្រូវទៅកាន់ទីសុខ ដឹកសេមខ្សានក្នុងជីវិតពិតប្រកបសូមអនុមោទនាសាធុសាធុ